វិចអង្គរដើររកទៅ ចូលខែមិថុនាភ្លាម ជាបណ្ណរិទ្ធទិញឡានថ្មីសាឡាងមួយគ្រឿងបំពេញក្តីស្រមៃឲ្យភរិយា មានតម្លៃរហូតដល់គេនៅចាំបានថាតារាសម្ដែងនិង ជាពិធីករដ៏ល្បីឈ្មោះរៀងខ្ពស់សង្ហា លោក ជាវណ្ណរិទ្ធបានដឹកដៃនារីក្រៅរង្វង់សិល្បៈបេឡា ចូលរោងការ កាលពីរាត្រីថ្ងៃទី27ខែមករាឆ្នាំ2013កន្លងទៅដោយគិតមកដល់ឆ្នាំ2022នេះមានរយៈពេល9ឆ្នាំហើយកាលពីពេលថ្មីថ្មីកន្លងទៅនេះអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរលោក ជាវណ្ណរិទ្ធមិនដាច់ពីមាត់ថា ជាស្វាមីដ៏ល្អហ៊ានលះបង់ការសប្បាយដើម្បីគ្រួសារហើយពេលនេះអ្វីដែលកាន់តែគួរឲ្យសរសើរទៀតនោះ គឺលោកបានទិញរថយន្តថ្មីសាឡាងមួយគ្រឿងឲ្យភរិយា ដើម្បីបំពេញក្តីស្រមៃបង្ហោះភ្ជាប់ជាមួយរូបថតឈរនៅមុខរថយន្តដ៏ថ្មីសាឡាងជាមួយភរិយា នៅដើមខែថ្មីនេះពិធីករជាវណ្ណរិទ្ធបានរៀបរាប់ថារីករាយដែលបានរួមចំណែកបំពេញក្តី ស្រមៃរបស់អូន ជាការពិតអូនស័កសមនឹងទទួលយកនៅក្តីស្រមៃទាំងនេះព្រោះអូនប្រឹងច្រើនឆ្នាំដែរហើយ ជាមួយគ្នានេះភរិយាលោកក៏បាន បង្ហោះវីដេអូមួយពាក់ព័ន្ធទៅនឹងការទិញឡាន ដោយដាក់ caption ថា I love you when you have nothing but now you give me everything I can't even ask for more ម៉ៃជាវណ្ណរិទ្ធចង់ឲ្យបងល្អអញ្ចឹងរហូតខ្ញុំសូមទទួលថាខ្ញុំសំណាងហើយ កូនកូនខ្ញុំរឹតតែសំណាង I'm saving all the moment នៅ ក្នុងវីដេអូនោះភរិយាលោក បាននិយាយពី បំណងប្រាថ្នារបស់ខ្លួនថា ប្រសិនបើខ្លួនការហើយ10ឆ្នាំ អ្វីដែលខ្លួនចង់បានគឺកូនពីរផ្ទះពីរហើយនឹងឡានពីរហើយខ្លួនគិតថានឹងសម្រេចវាឲ្យបាននៅខួបអាពាហ៍ពិពាហ៍គម្រប់10ឆ្នាំឥឡូវបានមុនហើយ ចំណែកលោកជាវណ្ណរិទ្ធបាននិយាយដែរថាអ្វីដែលភរិយាលោកចង់បានគឺមានហើយ កូនពីរមុនគេ ផ្ទះពីរឥឡូវក្តីស្រមៃចុងក្រោយគឺឡានទី2គួរបញ្ជាក់ថារថយន្តដែលលោក ជាវណ្ណរិទ្ធទិញឲ្យភរិយា ក្នុងការបំពេញក្តីស្រមៃនោះម៉ាក Toyota Corolla Cross ស៊េរីឆ្នាំ2022បើ តាមទំព័រ Facebook របស់ Toyota Cambodia បានដាក់លក់រថយន្តនេះក្នុងតម្លៃ46,900ដុល្លារចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ